រថយន្តកុងតឺន័រដឹកថ្នាំបាញ់មូសរេចង្កូតបុករថយន្តកុងតឺន័រមួយគ្រឿងទៀតបណ្ដាលឲ្យក្រឡាប់ជះថ្នាំបាញ់មូសផ្ទុះឆេះពេញផ្លូវ។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 ឆ្នាំបាញ់មូសចេញមកក្រៅទុះឆេះយ៉ាងសន្ធោសន្ធៅរៀលដាលដល់រថយន្តពីរគ្រឿងទៀតថែមទាំងឆេះសម្ញាបផ្ទះនិងសម្ញាបតូបរបស់អាជីវករមួយចំនួនទៀត ផងដែរហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង12:00នាទីយប់រំលងអត្រាតឈានចូលថ្ងៃទី4ខែមិនិនាឆ្នាំ2023ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ1ចំណុចក្បែរផ្សារកុកីក្នុងភូមិកុកីស្រុកគៀនស្វាយខេត្តកណ្ដាលយោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចជំនាញផ្នែកស្រាវជ្រាវបានប្រាប់ឲ្យដឹងថា ដំបូងឡើយមានរថយន្ត2គ្រឿងដោយរថយន្តមួយគ្រឿងជាប្រភេទរថ យន្តកុងតឺន័រនិងមួយគ្រឿងទៀតជា ប្រភេទរថយន្ត Mark Camry បានចតនៅមុខផ្ទះនិងលើចិញ្ចើមផ្លូវទាំងដែលម្ចាស់មិននៅមួយសន្ទុះក្រោយមកមានរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំស្លាកលេខបើកបោតាមបណ្ដោយផ្លូវជាតិលេខ1ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុពុំដឹងថាមានបញ្ហាអ្វីនោះទេក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃក៏ជ្រុលទៅបុករថយន្តកុងតឺន័រ ដែលចតនៅស្ងៀមចំពីចំហៀងខាងឆ្វេងពេញទំហឹងរុញផ្ទប់នឹងរថយន្តម៉ាកកាមរីបណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តបង្កវិញបានរេចង្គតក្រឡាប់ងាជើងទប់ជាប់នឹងរបងផ្ទះប្រជាពលរដ្ឋនិងក្បែរក្រុមហ៊ុន Honda បណ្ដាលឲ្យខ្ទាតកំប៉ុងថ្នាំបាញ់មុខពេញផ្លូវរួចក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដងជំវិញបេសកកម្មបាញ់ពន្លត់អគិភ័យនេះផងដែរលោកឈឿនសុចិត្តស្នងការខេត្តកណ្ដាលក៏ បានចុះមកដល់រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីជួយបាញ់ទឹក ពន្លត់ផងដែរប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពពិបាកគ្រប់គ្រង ដោយសារហ្គាសក្នុងកំប៉ុងឆ្នាំបាញ់មូសដូចនេះក៏បានសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរដើម្បីជួយពន្លត់ដោយមានការដឹកនាំដោយលោកវរៈសនីឯកព្រំយ៉នប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញរថយន្តប្រភេទខ្នាតធំ និងតូចជាច្រើនគ្រឿងដើម្បីបាញ់ពន្លត់ហើយភ្លើងក៏ រលត់ទៅវិញអស់ទាំងស្រុងនៅវេលាម៉ោង3:50នាទីថ្ងៃទី4ខែមិនិនាឆ្នាំ2023នេះដោយបានខូចខាតរថយន្ត3គ្រឿងសម្យ៉ាផ្ទះប្រជាពលរដ្ឋ6ក្នុងផ្ទះនិងសម្យ៉ារោងផ្សាររបស់បងប្អូនអាជីវករមួយចំនួនផងដែរ RA7 ស្ដែងចេញនៅភាពទាន់សម័យ